សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នា បាទថ្ងៃនេះគឺខ្ញុំនឹងបង្ហាត់បង្ហាញអំពីរបៀបនៃការដាំប្រទាលកតុយកពើឲ្យវាមានភាពស្រស់បំប្រង ការលូតលាស់បានល្អហើយនឹងឆាប់ទទួលបានកូន បាទនេះគឺជាធាតុផ្សំរបស់វាគឺមានចលិនស៊ីហើយនឹងសបកពងមន់ហើយនឹងសបកចេកដែលយើងហូបឬក៏ញ៉ាំរួចបាទ អញ្ចឹងយើងពាក់ព័ន្ធទៅនឹងការដាំប្រទាកតុយកពើនេះទៀតសោតនេះបងប្អូនមើលនេះបាទនេះគឺខ្ញុំបានដូរផើងវាពីលើកមុនហើយឥឡូវគឺវាធំបាទវាធំហើយអញ្ចឹងឥឡូវនេះខ្ញុំត្រូវតែដូរផើងវាបន្ថែមទៀតហើយអឺវត្ថុធាតដើមនៃការផ្សំហ្នឹងគឺក្នុងនេះក៏វាមានជីកប៉ោះហើយនឹងអង្កាម កាមដែលវាមានលាយនៅអាចមន់ខ្លះខ្លះលាមកមន់ហើយឥឡូវវាចង់คลายចេញជាកប៉ោះហើយ បាទអញ្ចឹងវត្ថុធាតុដើមទាំងអស់នេះ គឺជាធាតុផ្សំមួយដែលធ្វើឲ្យប្រទាលកទុយក្រពើឬក៏ដំណាំផ្សេងផ្សេងលូតលាស់ល្អអញ្ចឹងយើងត្រូវហាន់ឬក៏កិនវាឲ្យបែកឬក៏វាយវាឲ្យបែកនៅចំបកពងមាន់ហើយយើងយកមកលបាយនៅជាមួយនឹងជីកប៉ុសរបស់យើងហើយទីទៀតខ្ញុំដាក់នៅផេះកាមបាទបន្ទាប់ពីយើងដាំរួចបន្ទាប់ពីយើងដាំរួចនេះគឺខ្ញុំដាំរួចហើយហើយយើងអត់ភ្លេចទេគឺទឹកប្រទាលទឹក ចលនស៊ីដែលយើងបានត្រៀមរួចអញ្ចឹងត្រូវយកទឹកហ្នឹងយកមកចាក់ចំបដូរដើម្បីឲ្យវាអស់នៅធូលីដីដែលវាទុំនៅលើលើបដូរការពារនឹងរលួយនៅប្រទាលកន្ទុយក្រពើរបស់យើងហើយប្រសិនបើពុកម៉ែបងប្អូនទាំងអស់ចង់ទទួលបាននៅវីដេអូថ្មីថ្មីសូមពុកម៉ែបងប្អូនទាំងអស់ជួយ share និង like និង subscribe subscribe នៅវីដេអូនេះផងបាទសូមអរគុណសូមជម្រាបលាបាយបាយ